no យរៀបការគូថ្មីលិចខ្ទងសំបត់លិចអរឿងស្នេហ៍ភក្តីបង្ក្រំឈប់យំអាឡ័យលិចបងចោស្រីកូមនៅសោកាអោស្ពានថ្មអើយស្ពានថ្មសាក់សី ណីមេត្តាអភ័យដល់រូខ្ញុំផង ដែលខ្ញុំបានខ្លាំងបោកប្រាស់សាវ៉ាធ្វើមិនដេចជាតិនេះនិស័យបានត្រឹមសង្សារបំភ្លេចបងចង់ជីវ៉ាឈប់យំសោកា ថ្មអើយស្ពានថ្មសាក់សីសូមអ្នកប្រណីមេត្តាអភ័យ លអាំងជ្រៀងសុំទោសដល់ស្រីម្នាក់ដែលខ្ញុំបានខ្លាំងបោកប្រាស់សាវ៉ាធ្វើមិនដេញជាតិនេះនិស័យបានត្រឹម